ដូចជានាងសុរិយវច្ចសា ស្ដាប់បកាថាប្រអិនសំដែងគុណពុទ្ធ8ប្រការ កើតជាក្តីជ្រះថ្លារហូតដល់មកកល់ព្រះដ៏មានពភាកស្ដាប់ពធទេសនាសម្រាប់សោតាបត្តផលទៅជាមួយគ្នានឹងបញ្ចសិក្ខកន្ធពបត់នោះហើយក៏បានរកៈទេវរាជរៀបចំអភិសេកឲ្យជាស្ដេចកន្ធព ហើយបញ្ចសិក្ខៈកន្ធពទេវបុត្រដែលមានឧបការៈលើព្រះអិនបាននាំឲ្យព្រះអង្គមកកល់ព្រះរាមានពភាកនៅអិនតសាលវហិយាសកៈទេវរាជទូលសួរបញ្ហាព្រះអង្គ14មុខនៅក្នុងសកៈបញ្ញហសោតហើយក៏បាន សម្រេចសោតតាបត្តិផលចឹងដឹងគុណបញ្ចសិក្ខកន្ធពបុត្រតែងតាំងក្នុងតំណែង ជាបិតារបស់ព្រះអិន កណាជាស្ដេចរបស់កន្ធពប៉ុន្តែតាំងនៅក្នុងឋានៈជាបិតាប្រអិនទៀតហើយអានិសង្ឃទានទៀតបញ្ចសិក្ខកន្ធពបតកាលពីសាសនានៃពុទ្ធកសបៈទសពលជាក្មេងខ្វៀលគោចងជុកទេណាសក់ហ្នឹងទុកឲ្យវែងចងជុកចឹងទៅហើយជុកហ្នឹងមិនមែនចងតែមួយទៀត5មក ហើយបានថ្វាយបាយដែលដាក់យកទៅខ្វៀលគោហ្នឹងជួបនឹងសាមណៈទៀតថ្វាយដល់សាមណៈដែលមានសិលហ្នឹងដល់អញ្ចឹងអំណោយទៀតហ្នឹង ធ្វើឲ្យទេវតាស្រឡាញ់ចូលចិត្តមានឋានៈបុណ្យស័ក្តិពងខ្ពស់ដោយសារបដិគិកៈមានសិលចឹងមានគុណធម៌បានជាស្ដេចនៃពួកកន្ធពទៀតសម្រាប់សោតតាបត្តផលទៀត ហើយចុះមកកល់ព្រះរាមានុភាកព្រះអង្គតែងតែអនុគ្រោះ នៅលើកពូលភ្នំកិច្ចកោតអីអីហ្នឹងគឺព្រះអង្គអនុគ្រោះឲ្យចូលជួបចូលកល់អីអីហ្នឹងចឹងទៅចឹងបញ្ចសិក្ខកន្ធពបុត្រហ្នឹងគឺ ជាមនុស្សមានអំណោយទានពេលខ្លះទេវតានិមិត្តខ្លួន ជាបញ្ចសិក្ខកន្ធពបុត្រទាំងអស់អង្គចឹង ហើយសណាំងកុមារៈព្រំយាងមកក៏និមិត្តខ្លួន ជាបញ្ចសិក្ខកន្ធពបុតសំដែងពធัวគឺរៀបរាប់អំពីបញ្ចសិក្ខកន្ធពបុតជាអ្នក មានបនទាំងបានទេពធីតាសរិយវច្ចសានឹងជាធីតារបស់ប្របាទធតរដ្ឋស្ដេចកន្ធពទាំងក៏ណានឹងឯងតាមធម្មតាដោយ មនុស្សយើងថារះជាមួយនឹងកូនស្ដាច់ចឹងវាងាយអីមានផប់សំណាងអីបាន ជាភរិយាស្វាមីអីចឹងទៅទេនឹងអីនាងសុរិយវច្ចសានឹងជាទេពធីតាជាបុត្រីរបស់ប្របាទធតរដ្ឋៈហើយគេមានសង្សារគេរួចទៅហើយណបុត្ររបស់ ពមេតលីនៅឋានតាវតឹកណោ តែងតែតាមប្របៃតាទៅកល់ប្រអិនហ្នឹងក៏រំកំសានអីអីនៅឯតាវតឹងណាប៉ុន្តែដល់ទៅពេលបានស្ដាប់គុណកថាដែលសកទេវរាជប្រកាសអំពីគុណព្រះពុទ្ធ8ប្រការក៏នឹកជ្រះថ្លាច្រើនបានចំណុចហ្នឹងឯងដែលត្រឡប់ក្រោយមកហ្នឹងក៏ ចាប់ចិត្តស្រឡាញ់បញ្ចសិក្ខកន្ធពបុត្រដោយសារបញ្ចសិក្ខកន្ធពបុត្រនឹងបានច្រៀងចម្រៀងលើកឡើង ពីគុណពពុទ្ធគុណពធោគុណប្រសងនឹងលេយទៅដោយសេចក្តីស្រឡាញ់ក្តីស្នេហា ចំពោះនាងសុរិយវច្ចសានឹងហើយបៃតាគឺចូលចិត្តបញ្ចសិក្ខកន្ធពបុត្រណាមនុស្សដែលមានអំណោយទានទៅព្រម ពេលដែលស្ដេចយាងមកកលប្រពុតអីអីហ្នឹងបញ្ចសិក្ខាកន្ធពបតប្របាទវរលហកវិរូបខៈអីមិនសូវល្បីទេណាល្បីតែស្ដេចយៈប្របាទកវេរៈនោះទេប្របាទកវេរៈដែលយើងហៅប្របាទវេសវ័នក៏បានដែរប៉ុន្តែពនាមកវេរៈហ្នឹងតាំងពីជាព្រាមក្នុងសាសនាពុទ្ធកសបៈដែលជាអ្នកដាំដើមអំពើច្រើនចំការទៀត លក់ដូរអីចឹងធម្មតាប៉ុន្តែឧស្សាហ៍គៀបទឹកអំពើនៅក្នុងវត្តហើយឲ្យតអ្នកទៅវត្តបូជា ទឹកអំពើថ្ងៃសិលថ្ងៃអបោសុតហើយគាត់ឧស្សាហ៍ធ្វើសាលាកផាត់រឿយរឿយចឹងឈ្មោះកវេរៈព្រាមហ្នឹងបានទៅជាស្ដេចយៈហ្នឹងឯងសម្រាប់សោតាបត្តផលមហារាជទាំង4ហ្នឹងសត្វតែព្រះអរិយបុគ្គលចឹងក៏ណាជាទេវរាជ ហើយស្រឡាញ់ចូលចិត្តបញ្ចសិក្ខកន្ធពបតមកពីបញ្ចសិក្ខកន្ធពបតគឺ ព្រះដ៏មានពភៈព្រះអង្គអនុគ្រោះគឺបានសេចក្តីថា ព្រះដ៏មានពភៈក៏ព្រះអង្គរាប់អានអង្គហៅរកអញ្ចឹងគឺថា ពេលតកល់ព្រះអង្គអីអីហ្នឹងបានបញ្ចសិក្ខកន្ធពបតហ្នឹងបានចូលទៅមុនទូលព្រះអង្គពីមហារាជមកគាល់មកអីអីហ្នឹង ដល់អញ្ចឹងទៅអ្នកទាំង4ហ្នឹងក៏ក៏ស្រឡាញ់ចូលចិត្តបញ្ចសិក្ខកន្ធពបតហើយដល់ទៅ ដឹងរឿងថាស្រឡាញ់បុត្រីរបស់ព្រះអង្គអញ្ចឹងក៏ព្រះអង្គមានមហាប្រតិយចូលចិត្តទៅណាមិនមិនចូលចិត្ត បត់ពមៀតតលៃនោះទេពីព្រួយនោះមិនបាន ដឹងព្រះពុទ្ធពធព្រះសង្ឃអីដូចជាបញ្ចសិក្ខកន្ធពបត់ទេចិត្តវាអញ្ចឹងទេជ្រះថ្លានឹងព្រះពុទ្ធអង្គទៅណាណាណាដែលចូលចិត្តព្រះពុទ្ធនឹងក៏ស្រឡាញ់អញ្ចឹងគិតថានឹងរៀបចំសំគមឲ្យជាមួយនឹងកូនស្រីនឹងឯងដែលមិនតាន់បានទេ គឺសកៈទេវរាជចាត់ចែងឲ្យសពគ្រប់ទាំងនៅ ពេលដែលសកៈទេវរាជបានសម្រេចសោតតាបត្តផលសកៈទេវរាជទី1ផ្សំគុំជាមួយនាងសុរិយវច្ចសាសុរិយវច្ចសានឹងជាធីតារបស់ស្ដេចកន្ធពនឹងទៅណាមកណាមានពន្លឺភ្លឺផ្លេតផ្លេតចាំងពីកាយដោយព្រះអាទិត្យចឹងបានមានឈ្មោះថាសុរិយវច្ចសានឹងចឹង នឹងឯងពន្លឺរស្មីចេញពីរូបកាយដោយព្រះអាទិត្យហើយបានសំគមជាមួយនឹងបញ្ចសិក្ខកន្ធពបត្តិនៅពេលដែលស្ដាប់ពធបាន សោតាបត្តផល ជាមួយគ្នានឹងប្រអិនហ្នឹងទី2គឺគ្រប់គ្រងរាជបន្តអំពីប្របាទធតរដ្ឋៈទី3បានតំណែងជាបៃតា របស់ព្រះអិនហ្នឹងឯងធំដុំអញ្ចឹងហ្នឹងគឺរឿងរ៉ាវដែលគោរពបូជាសមណៈដែលមានប្រវត្តិអំពីអតីតក្នុងសាសនានៃពុទ្ធកសបៈមកបងប្អូនកូនចៅយើងឲ្យស្គាល់សំណាងរបស់យើងណាសំណាងគឺយើងបានមកជួបពុទ្ធពធព្រះសង្ឃណាបូជាពុទ្ធបូជាពធបូជាព្រះសង្ឃនេះយើង មិនតាន់បានទទួលផលយើងរៀងដូចរយាលរង្វើលអីចឹងទៅទេចឹងហ្នឹងឯងប៉ុន្តែ យើង បានពធัวស្ដាប់ជួយរំលឹកកុំឲ្យស្ដាយក្រោយចឹងដល់តែពេលប៉ុននឹងឲ្យផល ក្រៃលែងចឹងមើលដូចនាងលាជទេវធីតាបានលាជមកកញ្ចប់ថ្វាយព្រះមហាកសបៈ ហើយទៅកើតនៅឋានតាវតង្សាមានវិមានមានប្រាសាទអីអស្ចារ្យបាននឹកថាបើដឹកអញ្ចឹងអញធ្វើបុណ្យឯណាណីចុះត្រឡប់មកបំរើព្រះមហាកសបៈនឹងរហូតដល់ទៅ បានស្ដាប់ពធัวពុទ្ធអង្គដែលព្រះអង្គទ្រង់ត្រាស់សម្ដែងតែបញ្ញាញជេបរិសោកយិរាកយិរាថេណੰបណបណੰតមហេឆន្ទាំងកយិរាថៈសុខោបញ្ញាសអុចយោ នឹងឯងបើធ្លាប់សូត្រមិនតិចជាង100ដងទេគេថាហ្នឹងណាបានដូចថារត់មាត់ទៅបន្តពីមួយបាតទៅមួយបាត ចាក់គ្នាបានហ្នឹងហើយបើទៅតែទន្ទិញថ្ងៃហ្នឹងតែបតប់ហ่า2 3ថ្ងៃក្រាន់ទាំងគាត់ណាច្រើនថ្ងៃទៅចេះតែនឹករំលឹកចឹងទៅចឹងបានចេះចាំត្រួតត្រងពុទ្ធវចនៈយើង មានមាត់ និយាយរឿងអត្ថប្រយោជន៍ច្រើនណាស់ហើយនឹងឯងឥឡូវយើងរៀនធัวសូត្រធัวអញ្ចឹងទៅតិចយើង ស្ដាប់រឿងអត្ថប្រយោជន៍មកសង្សារវត្តហើយយើងស្ដាប់ពធัวអញ្ចឹងទៅសន្សំអ្វីដែលជាសេចក្តីល្អទៅ យើងក៏មើងងាយខ្លួនឯងការឆ្លាក់ឆ្នៃជីវិតនេះ ដូចយើងយកដុំឈើដុំថ្មមកឆ្លាក់ឆ្នៃអញ្ចឹងទៅជាចរណៃដ៏មាន សុភ័ណភាព មាន តម្លៃក្រៃលែងទៅណាស់យើងមានពធัวមាន ព្រះវិន័យទាំងអប់រំទូមាន ឆ្លាក់ឆ្នៃដៃជើងការប្រព្រឹត្តឲ្យបានល្អហើយនាងលាជទេវធីតាក៏បានសម្រេចសោតតាបត្តិផលទៅក្នុងការដែលព្រះអង្គសម្ដែងថាបរោះស្ត្រីដែលធ្វើបន់ក៏បីធ្វើឲ្យរឿយរឿយបញ្ញាញ់ជេបរិសោកយិរាកយិរាថេណាំងបណាប់បណាំង ប៉ុណ្ណាប់ប៉ុណ្ណឹងប្រែតែរឿយរឿយចឹងហ្នឹងឯងព្រះអង្គសំដែងហើយណារឿយរឿយចឹងហើយតាមមហិឆន្ទទាំងកយរាថៈធ្វើដោយពេញចិត្តផងព្រោះអីពីព្រោះសុខោបញ្ញាសអុជយោ ការសន្សំបុណ្យនាំមកនៅសេចក្តីសុខយើងគ្រប់គ្នាសិតតែប្រាថ្នាសេចក្តីសុខនឹងឯងកុំយល់ច្រឡំអ្នកណាអ្នកណាថាប្រាថ្នាសេចក្តីសុខនឹង វាជាលោភៈអញ្ចឹងទៅនាំឲ្យយើងរួញថយ នៅ ក្នុងការបំពេញបុណ្យកុសលទាំងពីព្រោះរឿងបំពេញបុណ្យកុសល គឺការលះបាបហ្នឹងឯងដែល ជាហេតុនៃសេចក្តីសុខហើយយើងគ្រប់ព្រះអង្គគ្រប់គ្នាសត្វតែប្រាថ្នាសេចក្តីសុខនឹងឯងទៅមិនធ្វើបន់ក៏ប្រាថ្នាសេចក្តីសុខធ្វើបន់ក៏នៅតែក្នុងប្រាថ្នាសេចក្តីសុខនឹងមានអ្នកណាប្រាថ្នាសេចក្តីទុក្ខ សេចក្តីទុកនឹងមិនជាទីប្រាថ្នានៃនរណានរណាឡើយនឹងឯងហើយបុណ្យនឹងមិនមែននាំឲ្យបានសុខតែប៉ុណ្ណឹងទេឲ្យសម្រេចលោកតរៈធัวទៀតផងនឹងឯងមើលដូចព្រះអង្គទ្រង់បំពេញអភិនិហាបារមីមកបុណ្យនឹងឲ្យព្រះអង្គជាស្ដេចចក្រជាស្ដេចក្នុងប្រទេសរាជជាសកៈទេវរាជជាសិទ្ធិបំពេញបារមីតតបុណ្យទាំងអស់ហ្នឹង បានអភិសេកព្រះអង្គនៅនាគលពពោធិព្រឹកឲ្យបានជាព្រះសម្មាសម្ពុទ្ធនឹងឯងប៉ុននឹងមានអានុភាពឲ្យបានសេចក្តីសុខក្នុងសុគតិភពហើយគ្រប់គ្រាន់ពេលណាញ៉ាំងលោកតរៈធัวជាប្រពុតជាព្រះបច្ចេកពុទ្ធអរិយសាវកពុទ្ធពុទ្ធមេត្តាពុទ្ធបិតាកន្សៃសារពេជ្រពុទ្ធញាតពុទ្ធអរោះសុទ្ធតែជាអ្នក ស្រឡាញ់ប៉ុនពីដើមមកនឹងឯងហើយបងប្អូនកូនចៅយើងស្អប់ បើថាស្អប់បាបអញ្ចឹងទៅចុះនឹងឯងមិនមែនទួតោសៈទេអានឹងគឺជាហិរិអោតបៈយើង ស្អប់នៅនេះស្អប់នៅនោះវាជាតោសៈវាកោធៈឧបនាហៈជាឧបកិលេសជាគ្រឿងសៅមងស្អប់ខ្លួនឯងជាងចឹងព្រោះសាងភាពសៅមងឲ្យខ្លួនឯងចឹងគឺក្នុងឱកាសដែលយើង បានជួបពុទ្ធពធัวប្រសងនេះណា នឹងក្រំតែជាការរំលឹកគ្នាទាំងត្រូវបានជ្រាបអំពីគុណព្រះសម្មាសម្ពុទ្ធក្រៃលែងមិនដឹងជាថាមនុស្សយើងលើផែនដីសប្ថ្ងៃប្រមាណពាន់លានអ្នកអីអីហ្នឹងប្រម៉ែប្រមូលសរុបទាំងអស់ហ្នឹងចឹងមកនឹងថាឲ្យមានគុណស្មើនឹងព្រះសម្មាសម្ពុទ្ធមួយព្រះអង្គនឹងយ៉ាងម៉េចបានទៅទេចឹង នឹងយើងប្រមូលគុណមនុស្សទាំងអស់នឹងឯងបូកសរុបគ្នាមកក៏មិនស្មើនឹងព្រះពុទ្ធអង្គមួយព្រះអង្គផងដែរចឹងក្នុងការដែលពុទ្ធបរិស័ទយើងមិនអាចនឹងកំណត់គុណព្រះសម្មាសម្ពុទ្ធបានជាអចិន្តយៈកុំចាំបាច់ពោលដល់ទៅគុណព្រះពុទ្ធសូម្បីតែសេចក្តីជ្រះថ្លានឹងព្រះពុទ្ធក៏ជាអចិន្តយៈទៅហើយ មិនអាចអ្នកណាមកគិតឃើញថា មានគុណានុភាពក្រៃលែងទៅបណ្ណាបណ្ណានោះទេ គឺឧបនិស្ស័យនៃសេចក្តីជ្រះថ្លានេះឲ្យបេតិបាមកជាឲ្យសេចក្តីសុខក្នុងបច្ចុប្បន្នហ្នឹងមិនចំពោះតែអ្វីដែលយើងពេញចិត្តទៅដោយមាសប្រាក់លុយកាក់ឬក៏បុគ្គលដែលជាទីស្រឡាញ់របស់យើង ហ្នឹងហើយក៏ត្រូវរូវគ្នាស្រឡាញ់គ្នាទៅវិញទៅមកកូនចៅអីហ្នឹងក៏ត្រេកអររីករាយណាស់នឹងក៏ចាប់ទុកថា បាននៅសេចក្តីសុខនៅក្នុងជីវិតក៏ប៉ុន្តែសេចក្តីសុខនឹងមិន អាចជាទីពឹងបានទេព្រោះជាសេចក្តីសុខមិនបានលះបង់នៅកិលេសក្នុងចិត្តសន្តាន អញ្ចឹងគឺកិលេសចេះតែសន្សំកពូនទៅឯងដោយការប្រកាន់ហួងហែងទៅនៅក្នុងអវ័យដែលជាទីស្រឡាញ់ជាទីពេញចិត្តនឹងមកវត្តសង្សារឯងឯងទៅបើវាមិនអស់ទុកទេតើយើងគិតថាបានទីពឹងនឹងអវ័យចឹងរួចទៅវាចោលទៅចឹងមកជាតិអស់ទៅមកជាតិអស់ទៅដូចយើងមួយថ្ងៃអស់ទៅមួយខែអស់ទៅឃើញមកដល់ថ្ងៃហ្នឹងចូលភាសា មិញមិញចេញភាសាមិញមិញឥឡូវអស់មួយខែកឋិននឹងទៅទៀតហើយហើយតិចទៀតអស់មួយយប់តិចទៀតអស់មួយថ្ងៃរឿងអីដែលមិនចាក់លោកនឹងនោះនឹងឯងយើងមើលជាដូនជាតាយើងមកបុរាណចាស់ទុំអីទាំងអស់ក៏បានចែកឋានទៅហើយអញ្ចឹងគឺយើងត្រូវតែយល់អំពីដំណើរដែលត្រូវចាក់លោកនឹង ហើយបានច្បាស់ប្រកបហើយ អ្វីដែលមុខតែលះបង់ចោលយើងរៀនចោលឲ្យហើយកុំឲ្យខាតពេលទៅជាមួយនឹងរបស់នឹងដែលត្រូវយើងប្រឹងប្រែងស្វែងរកអីអីដើម្បីយកមកចោលដដែលហ្នឹងណាអញ្ចឹងយើងត្រូវរៀនចោលឲ្យហើយនឹងឯងដើម្បីយកពេលវេលាមកអប់រំទូលមានចិត្តឲ្យបានចំណេះដឹងក្នុងពុទ្ធសាសនានេះ នឹងឯងទាំងកុំស្វែងរកអាការរវល់ដាក់ខ្លួនអាការរវល់ដោយការប្រកាន់ហួងហែងនឹងរវល់វល់ខាតវល់ខាតប៉ុនណារវល់ខាតពេលវេលា ដែលត្រូវឲ្យបានចេះដឹង ក្នុងធម៌របស់ព្រះអង្គបងប្អូនកូនចៅត្រូវយល់ទាំងវ័យវ័យធ្លាប់លះបង់ចោលគ្រប់ជាតិមិនតិចទេទ្រព្យសម្បត្តិ កើតជាបរិជាកើតជាសិទ្ធិជាទេវតាអីអីចោលទៅទាំងអស់ហើយយើងកុំធ្វើដូចជាឥឡូវហ្នឹងអត់មាន ពពុទ្ធនោះនៅតែជាប់ជំពាក់លុះទៅក្នុងអំណាចលោកាមិសៈនុយរបស់មច្ចរាជនុយតែនុយគ្រឿងជាប់ជំពាក់ហ្នឹងនុយហើយមើលមើលយើងមិនមិនធ្លាប់បានអីចឹងចឹងឯណា ដូច្នេះយើងត្រូវបញ្ច្រាស់ពីតណ្ហាមកពិចារណា ស្រាវជ្រាវរាវរកការពិតវិញតើជីវិតដែលយើងរស់នៅបច្ចុប្បន្នហ្នឹងជាខ្លួនយើង ត្រង់ណាអ្វីទៅ ជាអត្តាតួខ្លួនយើង ដែល ជាអ្នកបាន របស់ក្នុងលោកនឹងដែលយើងត្រេកអររីករាយអឺអញបានអឺអញបាននឹងតើខ្លួនយើងជាអ្នកបាននឹងជាស្អីក្រៅតែពីរូបធម៌និងនាមធម៌ អានឹងត្រូវស្វែងរកសច្ចធัวកន្លែងហ្នឹងចឹងបើបានរកឃើញ បន្តិចម្ដងបន្តិចម្ដង ទៅប្រកបជាមិន អាល័យអតីតព្រោះមិនដឹងជាយកមកឲ្យណាណាបើបច្ចុប្បន្នវាតែនាមរូបនោះហើយនឹងទៅសង្ឃឹមអនាគតយកមកឲ្យណាណាបើបច្ចុប្បន្នវាតែនាមរូបហើយនឹងអញ្ចឹងរកត្រង់ដែលថាសัพពេសង្ខារាអនិច្ចាតិ រួរួឲ្យឃើញត្រង់នៃសัพពេសង្ខារាទុក្ខាតិរួឲ្យឃើញត្រង់នៃសัพពេធម្មាអនត្តាតិនេះដែលអាចរំលត់តណ្ហាបានធ្វើតណ្ហាឲ្យអស់ទៅពីសន្តានអញ្ចឹងវត្តដាក់ហ្នឹងវាអត់មានពូជអត់មានឫសគល់អត់មានប្រភពអត់មានហេតុអីតទៅទៀតទេវានៅលើតណ្ហាដែលនាំឲ្យកើតកម្មបើអស់កម្មហើយ បានអីជាជានៅកៈបច្ច័យឲ្យបដិសន្ធិអញ្ចឹង ការប្រព្រឹត្តទៅនៃវត្តដតុកក៏ត្រូវអស់ដោយសារអស់តណ្ហាអស់តណ្ហាមកពីបាន ដឹងនាមរូបនឹងឯងដោយបញ្ញាដល់ប្រពៃប្រកដីសពថ្ងៃយើងរវល់ខ្វល់គិតពីរឿងឲ្យយើងបានអីបានអីបានអីហ្នឹងទាំងប៉ុន្តែពធัวហ្នឹងឲ្យយើងរកខ្លួនយើងមើលតើយើងហ្នឹងជាស្អីជាអ្នកបានហ្នឹងបានទៅអមិនបានទៅតោមនោះកើតទុកហើយចេញទៅជារឿងចំណែននឹងអ្នកអតីបានយើងអត់ ទៅជាសេចក្តីកំណាញ់ចឹងទៅ កំណាញ់លៀបកំណាញ់ធัวកំណាញ់អាវាសកំណាញ់តកូលមានការកំណាញ់គឺថាជាជារឿងហួងហែងចឹងកំណាញ់ហ្នឹងបោះអញបោះអញចឹងទៅវាដូចជាសត្វមួយយ៉ាងនោះឈ្មោះមៃហកៈហួងហែងផ្លែលៀបរបស់ខ្ញុំទេរបស់ខ្ញុំទេចេះតែស្រែកចឹងឲ្យសត្វដតីគេមកបរិភោគ ឆ្អែតទៅអស់ទៅហើយចិត្តតែហួងហែងអញ្ចឹងសេចក្តីកំណាញ់ហ្នឹងអញ្ចឹងបោះខ្ញុំបោះខ្ញុំរួចទៅអស់លីងអត់មានសល់អីទៅពេលណាតែក្របពូជដែលសម្រាប់ដាំដុះហ្នឹងក៏អត់មានដែរពូជគឺកំណើតដែលបានកើតមកជាមនុស្សណាយើងអត់ទាំងទុកពូជមនុស្សនឹងផងចឹងគឺបើយើងនិយាយប្រៀប ទៅថាលេងស៊ីអស់លេងកពូចស៊ីអស់អញក្រមឡឹងឡឹងឯងទុកក្របពូចទៅអីទៀតអាហ្នឹងរបៀបអញ្ចឹងណាហ្នឹងឯងគឺកំណើតដែលឲ្យកើតមកជាមនុស្សដោយអំណាចមនុស្សធម៌ហ្នឹងក៏ត្រូវកំចាត់បងអស់ព្រឹត្តទៅក្នុងបញ្ញវេរាដោយសពគ្រប់ចឹងទៅអត់មានសល់ពូចមនុស្សហ្នឹងឯងដូច្នេះគឺពុទ្ធបរិស័ទយើង កុំចេះតែលូកទៅតាមអំណាចនៃចំណងតែចំណងនឹងយកមកឲ្យដល់ណាយើងមើលមើលមើលប្រកដី សប្ងៃឥឡូវនៅនឹងនាមរូបនឹងមានអីដែលហួងហែងត្រូវបាត់បង់ទៅបាត់បង់ទៅឲ្យតែឃើញច្បាស់ជានាមរូបមិនមែនខ្លួនយើងហើយគង់នៅណាក៏បានព្រោះអត់មានអីអួងហែងទីកន្លែងអាវាស់អីទេគុណចាស់មុនចេញព្រះភាសាអញ្ចឹង ស្វែងរកជួបកល្យាណមិត្តស័កព្រះមចារី ទីនេះទីនោះប្រស្រ័យសន្តានាពធัวសន្តានាព្រះវិន័យប្រព្រឹត្តកម្មដ្ឋានសមថវិបស្សនាអត់មានទីកន្លែងណាជាបោះអាត្មាអញទេគង់កន្លែងណាក៏មានតែវិថីចិត្តដឹងអារម្មណ៍មានប្រគុណចាស់ឯណាគង់នៅពេលហ្នឹងឯមើលមើល អញ្ចឹងវាអត់មានអីហួងហែងកន្លែងណាក៏បាន គឺគ្រាន់តែជាវិញ្ញាណដឹងអារម្មណ៍តែប៉ុណ្ណឹងទៅអញ្ចឹងនឹងឯងទាំងដែលជាសេចក្តីសុខសាន្តស្ងប់រស់នៅក្នុងលោកនៃការមិនហួងហែងនិងកិច្ចការទាំងអស់ហ្នឹងគឺជាសេចក្តីជាយាមកណាមិនមែនខ្ជិលទេ ព្រោះព្រះអង្គទ្រង់ប្រកាសអំពីសេចក្តីជាយាមជាកិច្ចការងារដែលត្រូវធ្វើពីព្រោះវត្តសង្សារមិនអាចបណ្ដែតបណ្ដោយបានទេបណ្ដែតបណ្ដោយទៅទៅជាវត្តដាក់នឹងឯងទៅពីព្រោះធម្មជាតិនឹងវាជាប់ទៅដោយអនុស័យវាមានអាសវៈត្រាំនៅក្នុងចិត្តសន្តាននឹង អញ្ចឹងវាធម្មតាវាចិត្តតែដោះទៅពូជហ្នឹងជាកិលេសនាំឲ្យកើតកម្មកម្មនៅមានវិបាកខណ្ឌហ្នឹងអញ្ចឹងទៅ ដូច្នេះព្រះអង្គត្រាស់ដឹងឡើងព្រះអង្គទ្រង់ប្រកាសសម្ដែងពធัวដើម្បីឲ្យមានមគ្គព្រះមច្ចរិយៈក្នុងភិក្ខុទាំងឡាយក្នុងពុទ្ធបរិស័ទទាំងឡាយគឺមានការងារដែលត្រូវធ្វើផ្ទាល់ព្រះអង្គរៀងរៀងខ្លួនមិនអាចបន់ស្រន់បួងសួងសូម អំពីមេឃដីសូមអំពីព្រះអាទិត្យប្រចាំអំពីវត្ថុស័ក្តិសិទ្ធិអីអីទេគឺគឺអត់មែនជារឿងសូមអញ្ចឹងទេត្រូវធ្វើឲ្យសម្រេចខ្លួនឯងអាហ្នឹងគឺពុទ្ធបរិស័ទត្រូវយល់អំពី ព្រះមជ្ឈរយៈធัวដែលមានអំណាច អាចធ្វើឲ្យអស់កម្មបានណាទៀតពិតមែនតែណដ្ឋកម្មំសម្មំពលំកម្លាំងអវ័យស្មើនឹងកម្លាំងកម្មមិនមាន កម្មជាបច្ច័យឲ្យមានផលវិបាកទម្បីតែព្រះពុទ្ធអង្គព្រះវិជ័យកពុទ្ធព្រះរហន្តប៉ុន្តែព្រះមច្ចរិយៈធัวបានធ្វើឲ្យអស់កម្មកម្មឲ្យផលតែក្នុងជាតិនឹងទេ ដែលនាំឲ្យបដិសន្ធិមកហើយនឹងព្រះមច្ចរិយៈធัวមានអានុភាពធ្វើឲ្យអស់កម្មបានណាទៀតអញ្ចឹងគឺរឿងអីក៏យើងកែប្រែបានដែររឿងអីក៏យើងកែបានដែរទាំងទោះជា ធ្លាប់ជាប់ឧបនិស្ស័យជាភរិយាស្វាមីអីមកព្រះអនន្តនឹងមានអត់ទេណាទៀតធ្លាប់ជាស្ដេចចក្រពត្តិភរិយាជាអថ័យរតនៈជាស្រីកែវព្រះសិរីបុត្រពេលមួយនោះបាននិមន្តប្រសង់ឲ្យចាបត្រៃបីដកដាក់ក្នុងផ្លឹករិទ្ធកសាងកែវទូកែវតែទូកែវតម្កល់កំពីបត្រៃបីដក ហើយក្នុងកាលនោះបានអស់វិជនជីវិតមកជាស្ដេចចក្រភរិយា ជាស្រីកែវកូនជាបរិនាយកៈមានភរិយាមានកូននឹងក្នុងប្រវត្តិអសីតិមហាសាវកសាវកនិព្វាននឹងមានប្រវត្តិរឿងរ៉ាវក៏សាងបត្រៃបៃដកគឺអរតនីប្រសង់ចាដាក់សត្រាលក្រិត មិនដឹងជាថាបានមកជាប់អីឬបណ្ណាបណ្ណាទេ ហ្នឹងឯងហ្នឹងក្រំតែលើកឲ្យឃើញថាឧបនិស្ស័យមាន ជាភេយាស្វាមីមកដូច្នេះព្រះអង្គក៏ឥឡូវគុណចាស់បាននិមន្តចូលកម្មភ្នោះមិនមែនថាចាំបាច់ត្រូវតែចាកសិក្ខាបទទៅ ដើម្បីនៅជាមួយអ្នកណា នាងណាព្រោះធ្លាប់ជាភរិយាស្វាមីនឹងគ្នាមកកម្មនឹងវាត្រូវរៀបចំឲ្យអញ្ចឹង គឺមិនមែនចេះតែប្រព្រឹត្តទៅតាមកម្មទេបើចេះតែប្រព្រឹត្តទៅតាមកម្មអញ្ចឹង មានមគ្គព្រះមច្ចរិយៈដើម្បីរួចផុតចាកទុកយ៉ាងម៉េចទៅកម្មវានៅតែរៀបចំឲ្យប្រព្រឹត្តទៅជា កម្មវត្តដាក់មានវិបាកវត្តដាក់ដូច្នេះមិនមែនទេមិនមែនយើងចេះតែផ្ដេកផ្ដួលទៅតាមកម្មទេ គឺកម្លាំងមគ្គព្រះមច្ចរិយៈនឹងធ្វើឲ្យអស់កម្មនឹងបានទាំងផ្ដាច់កម្មផ្ដាច់វត្តសង្សារបាន អានេះចង់បញ្ជាក់ពីការងារដែលប្រកបដោយសេចក្តីជាយាមដែលកម្លាំងនៃបរោះស្ត្រីពុទ្ធបរិស័ទយើងនេះដែលបានទទួលការវឹកហាត់ពីព្រះពុទ្ធអង្គមកនេះត្រូវតែចម្រើននៅកម្លាំងនឹងឯងចឹងអាហ្នឹងខ្ញុំកណាអធិប្បាយនឹងដើម្បីឲ្យយល់ពីកិច្ចការងារដែលចាំបាច់ត្រូវធ្វើនឹងឯងចឹង គឺមិនមិនមែនជាការបណ្ដែតបណ្ដោយទេមិនមែនជាសេចក្តីប្រមាទទេត្រូវឃើញភ័យក្នុងសេចក្តីប្រមាទត្រូវឃើញភ័យក្នុងសេចក្តីខ្ជិលអាហ្នឹងត្រូវឃើញភ័យក្នុងដំណើរផ្លូវដែលមិនមែនជាអរិយមេអង្គ8ដូច្នេះគឺត្រូវតែប្រឹងប្រែងត្រូវតែព្យាយាមគ្រប់អង្គគ្រប់គ្នាត្រូវតែធ្វើការងារ ត្រូវតែធ្វើការងារបើមិនធ្វើការងារគឺមិនមានទីពឹងទេកណាសូម្បីតែកើតជាកូនសិទ្ធិចឹងបច្ចុប្បន្នហ្នឹងណាអត់រៀនសូត្រអត់មាន ការងារវិន័យទ្រព្យសម្បត្តិអស់ដើរសូមទានទៅជាចោណាគេចាប់យកទៅសម្លាប់បានណាកូនសិទ្ធិហ្នឹងឯងដូច្នេះមនុស្សត្រូវតែធ្វើការ ហើយការងារវាមានបច្ចុប្បន្នវាមានការងារបរលោកវាមានបរមត្ត ជាការងារដែលមានប្រយោជន៍ដើម្បីរួចផុតចាកទុកនៅ ពេលដែលមានពពុទ្ធបានត្រាស់យើងត្រូវយល់ពីកិច្ចការងារដ៏សំខាន់សម្រាប់ជីវិតយើងគឺមនុស្សត្រូវតែធ្វើការ នឹងនិយាយសរុបមកទាំងមិនអាចខ្ជិលបានទេ ត្រូវឃើញទោសនៃសេចក្តីខ្ជិលត្រូវឃើញភ័យនៃសេចក្តីខ្ជិលអញ្ចឹងបានព្រះអង្គទ្រង់ប្រកាសសម្ដែងអំពីបកាថាដែលប្ររពទៅលើភិក្ខុនេះត្រង់ដែលថា អាការខ្ជិលហ្នឹងវាសាងឲ្យទៅជាមាន អកុសលវិតកៈនឹងកើតឡើងត្រង់ដែលថាសង្សំណៈសង្កបៈមโนកុសីតោនេះខ្ជិលនឹងឯងដែលធ្វើឲ្យចិត្តនឹងឯងធ្លាក់ចូលទៅនៅក្នុងអកុសលវិតកៈដល់អញ្ចឹងព្រះអង្គប្រកាសចុងក្រោយព្រះអង្គប្រកាសថាបញ្ញាយៈមគ្គំអលសោអ្នកវិនតតេគឺ មិនអាចបាននៅមគ្គបញ្ញាទេសម្រាប់អលសោនេះគឺបុគ្គលខ្ជិលនេះអ្នកវិនតតេនឹងប្រែមកថាអត់បានវិនតតេប្រែថាបានអ្នកវិនតតេមិនបានទេមិនបានអីគឺមិនបានបញ្ញាយមគ្គំមគ្គបញ្ញាហើយអ្នកណាដែលមិនបានអលសោ អលៈសោអលោសោសោគឺអ្នកដែលខ្ជិលនឹងឯងមិនអាចបាននៅមគ្គបញ្ញានឹងទេអញ្ចឹងយើងស្ដាប់មើលមើលយើងស្ដាប់មើលកណាប្រកាថាមួយប្រកាថាមួយប្រកាថាសិតតែមាន អ្នកសម្រេចមគ្គផលណាអ្នកដែលស្ដាប់ទៅយល់ថា ដូច្នេះមនុស្សត្រូវតែធ្វើការងារ នឹងឯងហើយត្រូវតែធ្វើការងារដើម្បីកម្ចាត់បងហេតុនៃសេចក្តីទុក្ខដល់អញ្ចឹងទៅអ្នកដែលស្ដាប់មានឧបនិស្ស័យមកយល់ឃើញថាអ្វីអ្វីប្រព្រឹត្តទៅតាមការងារជាបច្ច័យមិនមែននៅលើ ទេវតាប្រអិនប្រព្រំណាអ្នកចិត្តតែត្រូវការប្រាថ្នាចង់បានបានទេដល់អញ្ចឹងវាអត់មានឃើញអ្នកណាក្នុងវត្តសង្ឃាក្រៅតែពីកម្មហើយនឹងផលវិបាករបស់កម្មបានឃើញវត្តដាក់ ដែលប្រព្រឹត្តទៅ ដោយអំណាច នៃអវិជ្ជាតណ្ហាបាទានកម្មហ្នឹងក៏បាន ដឹងពីការអស់ទៅនៃវត្តដាក់នឹងឯងមានពិតប្រកបព្រោះការអស់អវិជ្ជាតណ្ហាបាទានកម្មហើយមិនបានអវិជ្ជានឹងអស់ថាមកពីមានវិជ្ជាកើតឡើងវិជ្ជាជាក់ស្ដែង សម្រាប់គ្រប់អង្គដែលកំពុងស្ដាប់ពធព្រះអង្គនឹងគឺការដែលកំណត់ដឹងនាមរូបនឹងឯងនឹងគឺជាវិបស្សនាវិជ្ជាដឹកនាមរូបនឹងកិច្ចការងារដែលប្រព្រឹត្តទៅនឹងជាកិច្ចការងារដ៏សំខាន់ណាស់ គឺការងារដែលស្រាវជ្រាវរាវរកសេចក្តីពិត បានឃើញច្បាស់ថា នាមរូបមិនគួរប្រកាន់មិនគួរហួងហែងសពេធម្មានិលំអភិនិវេសាយាតិអញ្ចឹងបរមសុខគឺមិនមែនទៅលើតណ្ហាត្រូវការប្រាថ្នា រសសុខដើម្បីមកដោះស្រាយសេចក្តី ទុក្ខដែលកើតនេះទេបរមសុខគឺនៅត្រង់ការដែលបញ្ច្រាស់ពីតណ្ហានឹងមកមិនប្រកាន់មិនហួងហែងនាមរូបនឹង ហើយក៏អស់តណ្ហាឧបាទានទៅ ការដែលមិនមានអវិជ្ជា មិនមានសង្ខារមិនមានវិញ្ញាណមិនមាននាមរូបការដែលមិនកើតឡើងទាំងអស់នេះដែលព្រះអង្គត្រាស់ថានិរោធនិរោធធានិរោធោនិរោធធានិរោធោហ្នឹងគឺអនុបាតិនិរោធជាច្បាស់ចំពោះព្រះ និព្វាន មានពិតប្រកបដែលជាវិវត្តដាក់ការអស់ទៅនៃវត្តដាក់ហ្នឹងគឺព្រះនិព្វានហ្នឹងហើយព្រះនិព្វាន គឺព្រះនិព្វានហើយ ប៉ុន្តែព្រះអរិយបុគ្គលដែលដែលលោកនៅមានវត្តដាក់នេះដែលដែលនៅមានជាតិកំណើតនេះនៅមានតែកិលេសនាំឲ្យកើតកម្មកម្មនាំឲ្យមានវិបាកទៅវាអត់មានទិដ្ឋិទៅប្រកាន់ថាខ្លួនអាត្មាអញនៅក្នុងโลกនេះទេដូច្នេះមិនមែនអនត្តាតែព្រះនិព្វានទេណាមិនតលនិព្វានបានអត់មានខ្លួនយើងទេណាឥឡូវហ្នឹងណា ឥឡូវហ្នឹងពេលណាពេលហ្នឹងក៏អត់មាន ខ្លួនយើងហើយស្រេចមិនចាំបាច់តល់តែព្រះនិព្វានទេព្រះនិព្វានយើងគិតថាមិនដឹងយើងបាន សម្រេចពេលណាទេណានឹងតាមដែលយើងគិតណាហ្នឹងហើយមិនដឹង បាន ពេលណាទេក៏ប៉ុន្តែនេះមិនចាំបាច់តល់តែព្រះនិព្វានអីជាអនត្តាហ្នឹងសัพពេធម្មាអនត្តាតិយតិបញ្ញាយបស្សតិ អថនិពិនតតេទុក្ខេអេសមគោវិសតិយាគឺសัพពេធម្មាអនត្តាហើយស្រាច់ឥឡូវហ្នឹងមានចាំបាច់ពេលណាទៀតអត់មានខ្លួនយើងហើយស្រាច់នឹងឯងអញ្ចឹងវាអត់មានរឿងដែលថាយូអាតម្រាំតែយើងបាននិព្វានយូអាតម្រាំតែយើងបានមគ្គផលយូអាតម្រាំតែយើងបានផលបន់បានសុខបានអីអីអីអញ្ចឹងវាមាន យូរទៅឯណាទៀតបើឥឡូវហ្នឹងអត់មានយើងស្រេចហើយហ្នឹងសពេធម្មាអនត្តាជាមួយនឹងចិត្តចេតសិករូបជាមួយនឹងវត្តសង្សារនេះអត់មានខ្លួនយើងហើយស្រេចដោយមិនចាំបាច់តល់តែ ព្រះនិព្វានទេអញ្ចឹងព្រះនិព្វានមិនមែនជាអារម្មណ៍របស់តណ្ហាទេចឹង ដែលបកុលមានតណ្ហាប្រាថ្នានិព្វានគឺមាន បញ្ញត្តិទេឈ្មោះនិព្វានទេមកជាអារម្មណ៍នៃ លោភៈតណ្ហាដែលត្រូវការនិព្វានតែព្រះនិព្វាន បរមត្តមិនមែនជាអារម្មណ៍នៃអកុសលមួយប្រភេទណាឡើយព្រះនិព្វាន គឺជាអារម្មណ៍នៃមហាកុសលញាណសម្បយុត្តកណាតលដែលមានបញ្ញាទៀតនិងមហាកិរិយាញាណសម្បយុត្តហើយនឹងជាអារម្មណ៍នៃលោកកតរៈមគ្គផល ជាអារម្មណ៍នៃលោកកតរៈធัวនឹងជាឯកន្តៈដោយចំណែកមួយទាំងរមគ្គផលមាន តែព្រះនិព្វានទេជាអារម្មណ៍នោះចឹងមើលមើលពុទ្ធបរិស័ទបងប្អូនកូនចៅស្ដាប់ពធัวនឹងមិនមែនយើងគ្រាន់តែស្ដាប់មិនសមបន់អីតែប៉ុណ្ណឹងទេណាដូចតែមុនមុនមកចឹងទៅមិនឃើញបានសម្រេចមគ្គផលមិនបានសម្រេចចំណេះចេះ ដឹងអីអានឹងរឿងមុនមុនទៀតប៉ុន្តែ ឥឡូវហ្នឹងមិនមែនដូចមុនណាវាត្រូវសន្សំត្រូវបូកបន្ថែមពីមុនទៅទៀតតក់តក់ទៅនឹងឯងដែលធ្វើឲ្យពេញទាំងពេញឆ្នាំងពេញក្អមហ្នឹងទៅជាអាពរតិធិរោបញ្ញាសៈ ថោកកាំងថោកកាំងពេអាជាណាំងអ្នកប្រាជ្ញសំបុនបន្តិចម្ដងបន្តិចម្ដង ធ្វើឲ្យពេញឆ្នាំងពេញក្អមការសំសិល5អបោសិទ្ធសិលសំការស្ដាប់ធัวសំសតិសំបញ្ញាអនុមោទនាប្រសងគង់នៅក្នុងពភ្នោះរាល់ថ្ងៃទាំងយប់គ្រប់ពេលវេលាតែយើងចង់បានអីទៀត ល្មមមុំពេលឈប់ហើយឈប់ចង់បាន10ឆ្នាំ20ឆ្នាំ30 40ឆ្នាំ50 60ឆ្នាំចិត្តស្លាប់ទៅវិញហើយល្មមឈប់ហើយបើស្លាប់ស្លាប់បាត់ទៅហើយមានមកបានស្អីទៀតទេឥឡូវបានជាមិនតាន់ស្លាប់ គឺយើងគិតថាយើងត្រូវតែបាននៅអ្វីជាប្រយោជន៍ចឹងទៅចឹងត្រូវឲ្យទៀនយ៉ាងម៉េចឲ្យទៅបើយើងស្លាប់បាត់ទៅហើយ បានអីឲ្យមើលមើល យើងដល់តែមែនទេថាអស់អីអស់ទៅចឲ្យតែបានរស់ឥឡូវបានរស់ហើយនឹងឯងយើងត្រូវតែ ប្រើប្រាស់ជីវិតនឹងឯងឲ្យមាន ប្រយោជន៍យ៉ាងក្រៃលែងជាទីបំផុតព្រោះអ្វីអ្វីមុខតែយើងចោលទៅដដែលទេរៀនចោលឲ្យហើយទៅហ្នឹងណារៀនចោលឲ្យហើយទៅបើយើងគេឲ្យបាយមកពេលទទួលទានរួចទៅ គេសម្លាប់យើងហើយនៅពេលហ្នឹងព្រះ អរិយបុគ្គលដូចព្រះមហាមោគលានព្រះសិរីបុត្រព្រះមហាកសបៈអីចឹងនិមន្តមកបិណ្ឌតើយើងត្រូវបរិភោគឬក៏ត្រូវដាក់បាតលោកហ្នឹងឯងមើលមើលព្រោះបើយើងបរិភោគរួចទៅគេសម្លាប់ហ៎អញ្ចឹងតើយើងលេបចូលទេយើងលេបទៅអីបរិភោគទៅអីបរិភោគឲ្យរស់ហើយបរិភោគទៅស្លាប់បរិភោគទៅអីអញ្ចឹងបានជា តេខិណៃយបគុលបដិគេអកៈដល់ប្រសើរមុនមកមិនក៏យើងមិនដាក់បាតលោកនឹងឲ្យហើយទៅយ៉ាងណាមិញជីវិតនេះណាបញ្ញខណ្ឌនេះណាយើងប្រគល់ឲ្យម្ចាស់គេឲ្យហើយទៅជារៀបជាអធិមរណៈអនិច្ចំទុក្ខំអនត្តាហ្នឹងឯងព្រះអង្គប្រកាសមកហើយសព្វេសង្ខារាអនិច្ចាតិទុក្ខាតិសព្វេធម្មេអនត្តាតិអញ្ចឹងយើងប្រគល់ឲ្យម្ចាស់គេឲ្យហើយទៅព្រោះ ប្រកម្មធ្វើជាខ្លួនយើងក៏នៅតែចោលដដែលហ្នឹងមច្ចរាជមកសម្លាប់ដដែលហ្នឹងទុកធ្វើអីអាការដែលទុកហ្នឹងវានាំឲ្យតែចង្រៃតទៅជាតិភពកំណើតទេ ដោយការប្រកាន់ហួងហែងហ្នឹងពេលហ្នឹងយើងបានជួបព្រះយើងលះមិនបានហើយចុះដល់ផុតពីព្រះទៅឬក៏ទៅក្នុងកំណើតទេឆានទៅអបាយភូមិទៅអញ្ចឹងគឺ តាំងចិត្តលះឲ្យហើយទៅព្រោះមុខតែចោលដដែលដូចបាយយើងមកពេលហ្នឹងបោកភោគទៅអីបើបរិភោគរួចទៅគេសម្លាប់មកបោកភោគធ្វើអីបញ្ញខណ្ឌហ្នឹងកាន់យកធ្វើជាខ្លួនយើងធ្វើអីទាំងមើលមើលយើងយើងពិនិត្យឲ្យមើលមើលកន្លែងហ្នឹងបញ្ញាណាយើងយើងប្រើណាប្រើណីដោយការមិនប្រកាន់យើងប្រើរូបកាយហ្នឹងគុណចាស់ឲ្យគង់នៅក្នុងកភ្នោះ នឹងឯងហើយគង់នៅក្នុងពភ្នោះហ្នឹងប្រើហើយហ្នឹងណាប្រើហើយចឹងមិនមែនមួយថ្ងៃមួយថ្ងៃយើងចេះតែបំរើខណ្ឌទេបំរើខណ្ឌលុត្រាតែប្រព្រឹត្តទៅដោយអំណាចតណ្ហាអាហ្នឹងបានឈ្មោះថាយើងបំរើខណ្ឌនឹងឯងទៅណាមកណាអីឆ្លៀកពាក់អីងូតទឹកអីបរិភោគអីអីហ្នឹងសិតតែបំរើខណ្ឌហើយបើប្រកបដោយលោភៈនិងសេចក្តីប្រកាន់ខ្លួនប៉ុន្តែដល់តែយើង មានសតិសម្បជញ្ញៈ យើងឲ្យបាយមួយចានមែនប៉ុន្តែឲ្យអ្នកឯងកម្មសិល5ឧបោសថសិលបាយមួយចានមែនឲ្យអ្នកឯងទូលត្រៃហើយកឋិនបាយមួយចានមែនឲ្យអ្នកឯងរក្សាកាយរក្សាវាចាអប់រំចិត្តរៀនធัวព្រះបាយមួយចានហ្នឹងត្រូវរៀនឲ្យចេះមកគាថាអាហ្នឹងយើងប្រើខណ្ឌទេតាមិនខណ្ឌប្រើយើងទេរាល់ថ្ងៃហ្នឹងគឺយើងត្រូវចែកជាពីរអញ្ចឹងហើយខណ្ឌនេះបានមកពីប៉ុន ប៉ុនហ្នឹងយើងដូចជាមានប្រាក់ជួលគេមកអញ្ចឹងមិនអត្តប្រយោជន៍ទៅទាំងអស់ទេអត្តប្រយោជន៍មួយផ្នែកដែលយើងប្រកម្មធ្វើជាតួខ្លួនប៉ុន្តែផលរបស់ប៉ុនក្នុងអត្តភាពជាមនុស្សនេះណាប្រើឲ្យបួសបានណាគោកបីកាយឆ្មាបួសមិនបានទេណាទេវតាប្រអិនប្រព្រំបួសមិនបានផងទៀតបានតែមនុស្សហើយនៅក្នុងចម្ពោះទ្វីបនេះទៀត អនន្តានេះចក្រវាលានេះអត់មានពពុទ្ធបានត្រាស់ទេហើយក៏អត់ប្រសង់ដែរប្រសង់មានតែក្នុងចក្រវាលនេះឯងតិចទៀតអស់ហើយចឹងយើងមើលប្រសង់ឲ្យហើយទៅចំពោះការសាវកហ្នឹងមិនមែនយើងចេះតែធ្វើបានទេអានឹងគឺនិយាយពីកាលដែលអស់ប្រសង់ផងហើយចុះកាលដែលអស់យើងគឺយើងស្លាប់ព្រោះរឹតតែឆាប់ទៅទៀតហើយអញ្ចឹងគឺថា ក្នុងការដែលពុទ្ធបរិស័ទយើង បានទទួល អំណោយពីប៉ុនមរតកពីប៉ុនមកគឺដើម្បីប្រើប្រើអត្តភាពនឹងឯងទៀតប្រើឲ្យអង្គុយបត់ជើងដាប់ពធัวប្រើដៃឲ្យសំពះគោរពពុទ្ធពធัวប្រសង់កុំខ្ជិលអីជិលទុកទៅក៏ឥតប្រយោជន៍ពេលវេលាអស់ទៅមួយម៉ោងដូចជាគ្នាអញ្ចឹងប្រើទាំងដៃប្រើទាំងជើងប្រើទាំងចិត្តទៀតប្រើទាំងអស់ប្រើគ្រប់ពេលវេលាកុំខ្ជិលប្រើមាត់ឲ្យសោតធัว ប្រើសញ្ញាឲ្យខំចាំធัวមិនបានចាំចាំថាតឲ្យចាំបានយល់ជាបតតឋាននៃសតិប្រើទាំងអស់ប្រើគ្រប់ព្រោះរបស់ទាំងអស់នេះគឺយើងមានបនជួលមកមកគ្រឿងយើងនេះអញ្ចឹងកុំឲ្យជួលយកមកអត្តប្រយោជន៍យកមកប្រើ ប្រើណាប្រើណីឲ្យប្រើដោយមិនហួងហែងជារបស់យើងទៀតរបស់ជួលគេមកទេមុខតែប្រគល់ឲ្យគេទេបើយើងមិនលះបង់ធ្វើម៉េចទៅនិព្វាន បានព្រោះនិព្វានអត់មានចិត្តចេតសិករូបទេយើងក៏មិនចាំបាច់យកចិត្តចេតសិករូបទៅនិព្វានទេនិព្វានជាបរមសុខដោយអត់ចាំបាច់មានបញ្ញខណ្ឌនឹងអត់មានវត្តដាក់សង្សារនឹងបានជាបរមសុខអានេះយើងរវល់ទេរវល់យើងប្រើមែនប៉ុន្តែយើងត្រូវអស់ឈ្នួលដែរយើងត្រូវ ប្រើប្រាស់វិច័យ4ត្រូវចិញ្ចឹម3បាច់មើលថែសពគ្រប់ទាំងអស់អាពាធជំងឺរំកាត់អីហ្នឹងត្រូវរត់ឆ្នាំនៅ ក្នុងស្រុកទៅក្រៅស្រុកទៀតអីអីចឹងវារវល់ដែរណារវល់រវល់ប៉ុន្តែរវល់ទៅចុះដើម្បីយើង បាន អត្តភាពនឹងប្រើប្រើដើម្បីសាងក្បូនដល់អញ្ចឹងយើងធ្វើក្បូនហើយហើយយើងអត់យត់ត្រើយអាយទៅទេអត្តភាពនឹងຕົកចោលនឹងត្រើយអាយអាស្រ័យក្បូនព្រឹបដល់ត្រើយនេះគឺព្រះនិព្វាន ចោលទាំងក្បូនទៀត ព្រោះមានចាំបាច់យកក្បូនទៅទៅអីត្រៃនេយនឹងអត់ចាំបាច់ត្រូវការក្បូនអីទៀតទេបូននឹងសម្រាប់ឆ្លងពីត្រៃអាយទៅត្រៃនេយតែប៉ុណ្ណឹងទេនេះឯងបងប្អូនពុទ្ធបរិស័ទត្រូវរៀនលះបង់អ្វីអ្វីឲ្យហើយទាំងព្រោះមុខតែយើងភ្លេចចោលទៅទេទាំងមុខតែភ្លេចទេហើយយើងជាកល្យាណមិត្តគឺថារាប់អានគ្នាដោយមេត្តារឹងរឹតតែមានអាសេចក្តីស្រឡាញ់នឹងជាងស្រឡាញ់ដោយលោភៈទៅទៀត ស្រឡាញ់ដោយលោភៈហ្នឹងនិយាយមែនទេទៅជាសត្រូវនឹងគ្នាទេពីព្រោះក្នុងលោភៈសត្វតែជាអកុសលចេតសិកកើតជាមួយមើលមើលមានមិត្តអីនឹងគ្នាមានមិត្តអីនឹងគ្នាដោយអំណាចនៃលោភៈហ្នឹងណាហើយក៏អាចនាំគ្នាប្រព្រឹត្តទៅក្នុងកាមេសមិឆាចាក៏បានដែរមើលមើលជាសត្រូវនឹងគ្នាទេតើព្រឹត្តទៅ ក្នុងបាណារិបាតអត្តនេទាន ដោយលោភៈជាហេតុផ្ទាល់ឬដោយឧបនិស្សយបច្ច័យទៅ ក្នុងមូសា ទៅ ក្នុងសុរាទៅក្នុងកាមគុណអីអីទាំងអស់ហ្នឹងពុទ្ធបរិស័ទរៀនអភិធម្មបានជ្រាបទាំងនៅពេលដែលលោភៈកើតឡើងវាដូចជាផ្អែមល្ហែមរស់គ្នាហ្នឹងតាមពិតជាសត្រូវនឹងគ្នាទេពីព្រោះក្នុងលោភៈគឺមានធัวជាសត្រូវ នាំគ្នា ធ្លាក់ទៅ ក្នុងបាបកម្មធ្លាក់ទៅក្នុងបាបធ្លាក់ចេញក្រៅអំពីផ្លូវដែល ជាអ្នកមានសេចក្តីជាយាមត្រូវដើរអ្នកដែលមានសេចក្តីជាយាមត្រូវដើរនៅក្នុងផ្លូវណាផ្លូវនោះជាផ្លូវរបស់ព្រះអរិយហើយអាសេចក្តីដែលប្រកបដោយលោភៈនាំគ្នាទម្លាក់ផ្លូវនឹងទៅវិញទេអញ្ចឹងមិនមែនជាមិត្តនឹងគ្នាទេណាណែមិត្តនឹងគ្នាគឺមហាកុសលនេះដែលយើងបបួលគ្នាធ្វើកឋិនបួលគ្នាស្ដាប់ធម៌បួលគ្នាធ្វើ ទានរសាសិលនៅក្នុងមហាកុសលសត្វតែសទ្ធាសតិអរិអតបៈអលោភោអតោសោ យើងរៀនទៅបានយើងឃើញល្អណាស់ក្រាន់តែនៅក្នុងពេលដែលយើងលើកដៃសំពះដោយ ដឹងគុណមេត្តាបិតាថ្វាយបង្គំបរតនត្រ័យសពគ្រប់ទាំងអស់នឹងឯងគឺថាតាំងពីផាសោវេទនាសញ្ញាចេតនាឯកកតាជីវិតិនត្រីយ៉ាងមនសិការោសត្វសោបណៈទាំងអស់ ហើយវិតកោសត្វដែលជាសោបណៈល្អទាំងអស់វិចារោអធិមោខោវិរិយំបៃតិឆន្ទោសត្វដែលជាកុសលទាំងអស់សទ្ធាសតិអរិអតបៈអលោភោអតោសោតត្រមឆតតាយុគលៈធัว6គូទៀតល្អប៉ុណ្ណាទៅ កាយបស្សតិចិត្តបស្សតិចេតសិកដែលធ្វើឲ្យកាយនិងចិត្តស្ងប់កំចាត់បងនៅអាភិបមិនស្ងប់ ស្អីដែលមិនស្ងប់ឧត្តចៈកុកចៈកាយលហុតាចិត្តលហុតាចេតសិកដែលធ្វើឲ្យកាយនិងចិត្តនឹងឯងស្រាលស្រាលកំចាត់បងនៅអាភិបធ្ងន់ស្អីធ្ងន់គឺអាភិបធ្ងន់ហ្នឹងថៃនិមិត្តធៈកណាអង្គុយសឹងតែមិនជាប់យល់យល់យល់ចង់ទៅលក់ហ្នឹងឯងអត់មើលវាធ្ងន់អញ្ចឹងធ្ងន់ក្បាលស្រាលកតុយអញ្ចឹងទៅកណាហើយ កាយមុទុតាចិត្តមុទុតាគឺសភាពនៃចិត្តសឹកដែលធ្វើឲ្យកាយនិងចិត្តនឹងឯងទន់ទន់នឹងកំចាត់បងនៅភាពរឹងថ្អឹងស្អីរឹងថ្អឹងគឺតិដ្ឋិមាននេះចូលមកដល់កាយកម្មញ្ញតាចិត្តកម្មញ្ញតាចិត្តសឹកដែលធ្វើឲ្យកាយនិងចិត្តគួរដល់ការងារអើហើយមើលមើលគួរដល់ការងារ កំចាត់បងនៅអកុសលនិវរណធัวដែលមិនគួរដល់ការងារនិវរណធัวហ្នឹងដែលជាអកុសលរាសៈអកុសលរាសៈហ្នឹងជាគំនួននៃបាបអកុសលនិវរណធัวហ្នឹងជាអាហាររបស់អវិជ្ជាអញ្ចឹងនៅក្នុងមហាកុសលហ្នឹងវាមានកាយកម្មញ្ញតា ចិត្តកម្មញ្ញតាចេតសិកដែលធ្វើឲ្យកាយចិត្តគួរដល់ការងារកំចាត់បងនិវរណៈ ហើយកាយបាគុញតាចិត្តបាគុញតាចេតសិកដែលធ្វើឲ្យកាយនិងចិត្តនឹងឯងស្ទាត់ជំនាញប្រកបដោយសទ្ធាសទ្ធាបងប្អូនកូនចៅស្ទាត់ជំនាញក្នុង ការរៀបចំកឋិនជ័យវរជំនាញក្នុងការវេថ្វាយសង្ឃជំនាញក្នុងការរៀបចំចង្ហាន់កំរាលប្រសង់អីអីសពគ្រប់ហ្នឹងគឺដោយសទ្ធាណាបានទៅទៅជាជំនាញណាអញ្ចឹងអឺ បាគុញតានេះជំនាញហ្នឹងវាកំចាត់បងនៅអកិលេសដែលដែលជាអសទ្ធា ហើយនឹងវិជកិច្ឆានឹងឯងដែលជាបរិបៈជាមួយនឹងសទ្ធាបរិបៈជាមួយនឹងជំនាញជំនាញក្នុងបុណ្យកុសលនេះញាតិញោមពុទ្ធបរិស័ទជំនាញណាធ្វើបុណ្យរឿយរឿយចេញមកវត្តរឿយរឿយថ្វាយចង្ហាន់រឿយរឿយគឺថាមករឿងបំរើប្រសង់នឹង ហើយទាំងភាសាដែលត្រូវពោលជាមួយប្រសង់ហ្នឹងគឺជំនាញទៅតែម៉ងទាំងនឹងឯងហ្នឹងគឺស្អីបានជាជំនាញអញ្ចឹងអាហ្នឹងចេតសិកធัวហៅថា កាយបាកញ្ញគុញតាចិត្តបាគុញតាហើយមកគូទៀតទី6គឺកាយយកចុកតាចិត្តចុកតាសភាពនៃចេតសិកដែលធ្វើឲ្យកាយនិងចិត្តត្រង់ត្រង់ហ្នឹងគឺកំចាត់បង នៅកិលេសជាគ្រឿងវាចវេហើយញ៉េមនុស្សវាចវេណាមិនស្មោះត្រង់ទេណា ឃើញរបស់អ្នកដតីនឹងចង់បានគេងប្រវាញ់សពគ្រប់នឹងឯងតែសូម្បីតែថាជាសម្បត្តិរបស់កូនចៅខ្លួនឯងហ្នឹងណាកូនចៅ នៅក្រៅមកវាតហ្នឹងណាហត់នឿយលំបាកសពគ្រប់ហ្នឹងណាសពចិត្តជាគេងប្រវាញ់កេងប្រវាញ់ប្រាក់ថ្ងៃប្រាក់ខែអីសពគ្រប់ទាំងអស់ហ្នឹងដើម្បីប្រមូលមកខ្លួនឯងរាប់ពាន់រាប់ម៉ឺនរាប់លានដុល្លារ អញ្ចឹងទៅអាហ្នឹងគឺជារឿងមិនស្មោះត្រង់ចឹងចិត្តហ្នឹងវាមានអញ្ចឹងដល់ទៅវាមាន មហាកុសលកើតឡើងវាមាន កាយបាគុញតា ចិត្តបាគុញតា ហើយដល់ទៅស្ដប់ជំនាញទៅគឺទៅជាត្រង់ទៅជាឧជុកតានេះឯងតែដែលកំចាត់បង នៅកិលេសជាគ្រឿងវាជវេទៅមើលមើលល្អបណ្ណាមនុស្សយើងដែលត្រង់ទាំងមោះត្រង់ល្អណាស់ជាទីទុកចិត្តនៃអ្នករតីទាំងហើយយើងសบายចិត្តខ្លួនយើងទាំងដែលមិនមានកិលេសជាគ្រឿងវាជវេអត់មានខ្លាចស្លាប់ទេពួកយើងដឹងហើយតើស្លាប់ទៅមុខឲ្យស្លាប់ប៉ុន្តែយើងជាមនុស្សត្រង់គេណា ជាមនុស្សស្មោះត្រង់នឹងអត់ខ្លាចស្លាប់ទេទាំងពីព្រោះកុសលធម៌យើងបានបំពេញហើយបាបអកុសលមិនយើងធ្វើឲ្យខ្លួនយើងឯណាអ្នកណាធ្វើនឹងទទួលខុសត្រូវទៅតែខ្ញុំអត់បានធ្វើឲ្យឲ្យខ្លួនខ្ញុំទេលោភៈទោសៈមោហៈអត់ទទួលអត់ទទួលយកមកឲ្យ ទន់ខ្សោយដោយអំណាចនៃចក្តីប្រកាន់ដោយអំណាចនៃការហួងហែងថា ជាបាបអកុសលអីរបស់យើងគឺអត់ទេអត់មានបញ្ហាអី ទៅឲ្យក្តៅក្រហាយស្ដាយក្រោយមួម៉ៅអីឬក៏សភាពនៃវិបដិសារៈនេះដែលដែលប្រែមកថាស្ដាយក្រោយឬក៏កកកច្ចៈ អត់មានអត់មានចឹងពីព្រោះអីបានជាអត់មាន ពីព្រោះដឹងច្បាស់ថាយើងអត់បានធ្វើមកណា អកុសលទាំងអស់បាបទាំងអស់និយាយដោយសន្មត់ថាយើងធ្លាប់ធ្វើមែនធ្លាប់ធ្វើអីធ្លាប់ធ្វើអីហ្នឹងប៉ុន្តែដល់ទៅយើងវឹកហាត់អប់រំចិត្តទៅ យើង ដឹងថាបាបអកុសលទាំងអស់ហ្នឹងណាគឺមកពីលោភៈទោសៈមោហៈជាអកុសលមូលកណាជាអកុសលមូល គឺបានដីថាជាមូលជាឫសគល់នៃបាបអកុសលហ្នឹង ហ្នឹងឯងអញ្ចឹងគឺយើងបាន កំណត់ដឹង ទៅលើអកុសលមូល យើងអត់មានទទួល ថាយើងអ្នកធ្វើ ទេអត់មានយើងអ្នកធ្វើឲ្យខ្លួនឯងទេ បាបអកុសលជាទោសនៃវត្តដាក់ប៉ុន្តែមកត្រេកអររីករាយត្រង់ដែលបាន ដឹងធัวនេះឯងត្រង់ដែលបានស្មោះត្រង់នៅក្នុងប្រសាសនានេះឯងត្រង់ដែលបាន ប្រឹងប្រែងជាយាមអស់ចិត្តអស់ចង់គឺថា ស្មោះត្រង់នឹងសាសនាអស់ពីពោះពីពងថ្លើមប្រមាថបូជាអស់ហ่ะគឺប៉ុណ្ណឹងវាអត់មានខ្លាចស្លាប់ឯណាទេព្រោះយើងក៏មិនមែនធ្វើស្លាប់នឹង នឹងអ្វីដែលយើងមិនបានធ្វើគឺអត់ចាប់យកមកកើតទុកមកក្តៅក្រហាយមកទៀមទាមកតវ៉ាអីទេឲ្យតែអ្វីដែលយើងមិនបានធ្វើគឺយើងលះបង់ទាំងអស់យើងមិនចាប់យើងមិនប្រកាន់ទាំងអស់ទាំងចរិយាទាំងព្យាធិក៏យើងអត់មានចាប់យកមកទេព្រោះយើងអត់បានធ្វើ យើងបានត្រឹមតែរួចខ្លួននេះឯងទាំងនេះឯងដែលឈ្មោះថានិស្សរណៈជាការលះបង់ត្រង់ដែល រួចខ្លួនហ្នឹងគឺបានន័យថាអត់មានប្រកម្មថាអ្វីអ្វីជាភារៈរបស់យើង ជាកំហុសរបស់យើងយើងអ្នកធ្វើយើងអ្នកសាងយើងជាអ្នកទោសគឺគឺអត់មានអត់មាននៅជាអ្នកទោសនឹងទៀតទេព្រោះយើងអត់បានធ្វើទុកទោសវត្តសង្សារនេះរឿងអីទាំងអស់នេះគឺជាបញ្ញាដែលចម្រើនឡើងពិតពិតមែនមែនអញ្ចឹងទេពុទ្ធបរិស័ទញាតិញោមត្រីប្រុសទាំងអស់